កូនកែបងាប់ភ្ញាក់ព្រឹកឡើងអស់កម្លាំងលីងលេងចង់ចំកែបអូខេអ្នកទាំងអស់គ្នាអរគុណដែលបានតាមដាននៅ Channel Healthy Frog Cambodia របស់ខ្ញុំហើយថ្ងៃនេះខ្ញុំនឹងជ្រើសរើសយកប្រធានបទមានចំណងជើងថាកូនកង្កែបងាប់ច្រើនដោយសារអីហើយយើងមាន វិធីបង្ការនិងការពារហើយព្យាបាលយ៉ាងម៉េចបាទអញ្ចឹងតាមដានទាំងអស់គ្នា សួស្តីម្ដងទៀតបងប្អូនសូមស្វាគមន៍មកកាន់ Channel Healthy Frog Cambodia ថ្ងៃមុន ខ្ញុំបានលើកយកប្រធានបទផ្សេងផ្សេងគ្នាទាក់ទងនឹងការចិញ្ចឹមកង្កែបហើយខ្ញុំព្យាយាម ធ្វើវីដេអូមួយមួយដើម្បីឲ្យបងប្អូនអាចចិញ្ចឹមកង្កែបទៅទទួលបានជោគជ័យបាទហើយពេលដែលខ្ញុំចាប់ដើមចិញ្ចឹមដំបូងព័ត៌មានអត់សូវសម្បូរទេដល់ពេលអញ្ចឹងយើងមានផលលំបាកច្រើនហើយវីដេអូនេះនៅពេលដែលឆ្លងកាត់បទពិសោធន៍ផ្ទាល់ខ្លួនខ្ញុំចង់ឲ្យបងប្អូនអាចជួយអាចមើលទៅហើយសួរសំណួរនៅក្នុង comment បាទបើមានសំណួរអាច comment នៅក្នុង YouTube ខ្ញុំតែងតែឆ្លើយនៅគ្រប់ comment ដោយបងប្អូនបានឃើញហើយបាទ គឺខ្ញុំឆ្លើយទៅនឹង comment របស់បងប្អូនរហូតហើយ subscribe នៅលើ channel របស់ខ្ញុំដើម្បីបងប្អូនទទួលបាននៅចំណេះដឹងថ្មីថ្មីទាក់ទងជាមួយនឹងការចិញ្ចឹមកង្កែបក៏ដូចនឹងជាការចិញ្ចឹមសត្វផ្សេងផ្សេងហើយយើងតែងតែមានការផ្ដល់ជូននៅចំណេះដឹងថ្មីថ្មីទាក់ទងជាមួយនឹងកសិកម្មពីព្រោះអឺអ្វីដែលធ្វើឲ្យយើងរៀងចាលនៅក្នុងកសិកម្មដោយបងប្អូនក៏ដឹងដូចខ្ញុំដែរទី1គឺផលិតបាន ហើយអត់មាន ទីផ្សារទី2គឺការផលិត ហ្នឹងគឺមានការលំបាកបាទដោយឧទាហរណ៍ដូចជាកង្កែបថ្ងៃនេះគឺខ្ញុំយកធានបတ်តកតងជាមួយនឹងធ្វើម៉េចកុំឲ្យកូនកង្កែបងាប់បើបងប្អូនឃើញកូនកង្កែបងាប់ច្រើនដូចខ្ញុំចេះបងប្អូនមួយចំនួនច្បាស់ជារៀងចាលហើយបាទដូចយើងចាំមុនចាំទាចឹងដែរអញ្ចឹងមុនចាំទាយើងខ្លាចជាងគេខ្លាចអីខ្លាចជំងឺទៅពេលឈឺមកម្ដងគឺងាប់ពីបាទហើយកង្កែបក៏វាមានជំងឺខ្លះដែរបាទតែគ្រាន់ថាជំងឺរបស់វាមានលក្ខណៈទ្រង់ទ្រាយតូចស្រួលគ្រប់គ្រង YouTube មុនបងប្អូនបាន មើល YouTube របស់ខ្ញុំហើយតាក់ទងជាមួយនឹងតាហេតុអីបានមេពូជអត់ពងបងប្អូនអាចមើលទៅបើសិនជាបងប្អូនទៅថ្មីមកឃើញ channel នេះហើយឃើញវីដេអូនេះហើយបន្តមកទៀតវីដេអូរបស់ខ្ញុំគឺតាក់ទងជាមួយនឹង នេះពូជពងហើយហេតុអីអត់ញាស់បាទឥឡូវយើងដល់ញាស់ដំណាក់កាលញាស់ហើយញាស់ហើយបានកូនហើយហេតុអីបានបានងាប់ច្រើនបាទនេះក្នុងកលសានេះថាខ្ញុំពីរោងនឹងកែពីដែលមានការដាក់ផ្សេងគ្នាការថែទាំផ្សេងគ្នាដើម្បីបងប្អូនស្រួលយល់បាទទី1គឺរោងកង្កែបបែបនេះបងប្អូនឃើញហើយមានតបូលខ្លះខ្លះបាទតបូលខ្លះខ្លះតបូលខ្លះខ្លះទៅក៏លហែកខ្លះខ្លះចឹងទៅបាទ ហើយអាការដាក់ស្នោបែបនេះ បាទហើយទី2ខ្ញុំនាំបងប្អូនទៅមើលរោងទី2បាទមើលវាយ៉ាងហ្នឹងក៏បានដែរបាទគឺមានតបសំរុំបាទមានតបសំរុំគឺអត់ឲ្យត្រូវភ្លៀងទេបាទហើយបន្ទាប់មកទៀតគឺមាន ការដាក់ស្នោបែបនេះបាទអញ្ចឹងអឺនៅទីនេះខ្ញុំចង់លើកយកចំណុច4ចំណុចដែលយើងនិយាយអំពីហេតុអីបានកង្កែបងាប់បន្ទាប់មកទៀតតើទៅធ្វើយ៉ាងម៉េច ហើយបន្តមកទៀតយើងត្រូវធ្វើយ៉ាងម៉េចហ្នឹងគឺតកតងជាមួយនឹងការថែសាបែបធម្មជាតិហើយនឹងការថែសាបែបលក្ខណៈយើងប្រើឱសថឱសថខ្លះខ្លះបាទអញ្ចឹងកុំឲ្យខាតពេលយូរម្ដងទៀតគឺតកតងជាមួយនឹងកតា4ទី1យើងត្រូវយល់ថាអឺនៅពេលដែលតកតងដល់កូនកាត់ងាប់យើងត្រូវសួរខ្លួនយើងថាតើការរៀបចំអាងបាទទីមួយគឺការរៀបចំអាងបៀបមិនអាងបែបអញ្ចឹងបាទអាងបៀបអញ្ចឹងតើវាជាអាង ដំបូង ថ្មីសាឡាងយើងទំធ្វើ ឬមួយក៏ជាអាងដែលយើងបានប្រើប្រាស់អាម្ដង ជា2ដងហើយដោយអាងរបស់ខ្ញុំនេះគឺខ្ញុំបានប្រើប្រាស់ម្ដងជា2ដងហើយអញ្ចឹងនៅពេលដែលបងប្អូនប្រើប្រាស់ម្ដងបន្ទាប់ពី យើងប្រើប្រាស់អាងម្ដងហើយយើងដាក់កូនកង្កែបទៀតអញ្ចឹងបញ្ហា ដែលជួបជាមួយនឹងការកង្កែបហើមពោះងាប់ហ្នឹងគឺវាមានច្រើនដោយសារទី1យើងធ្វើប្រហែសនៅក្នុងការសម្អាតអាងកាលណាយើងសម្អាតអាងគឺយើងត្រូវសម្អាតស្លែអស់នេះបង បងនៅពេលដែលអាងកង្កែបមួយចាប់ហើយយើងចូលកង្កែបថ្មីយើងត្រូវឲ្យអស់ស្លែបែបនេះបានយើងត្រូវធ្វើវាអស់ស្លែបន្ទាប់មកទៀតនៅពេលដែលយើងអស់ស្លែហើយយើងត្រូវបាយកបោចោលបាន3 4ថ្ងៃចឹងណាបាទហើយហាលអាងនឹងចោលទៅបាទ3 4ថ្ងៃមុននឹងយើងដាក់កង្កែបថ្មីហ្នឹងគឺចំណុចទី1ការថែរក្សាអាងនៅពេលដែលយើងសម្អាត អាងបានស្អាតហើយបន្ទាប់មកទៀតគឺតកតងជាមួយនឹង បើសិនជាអាងយើងជាអាងថ្មីតែម្ដងអត់ជាបញ្ហាចោតទេបងប្អូនអញ្ចឹងកត្តាដែលធ្វើឲ្យវាងាប់ទី1គឺអាងរបស់យើងយើងត្រូវ check up ថាតើយើងបានសម្អាតអាងអត់បានហើយបើជាក់ស្ដែងទៀតសោត នៅពេលដែលយើងចិញ្ចឹមទៅជាមួយនឹងអាងហ្នឹងមួយអាទិត្យគឺយើងត្រូវចូលដោះស្លែម្ដងបាទមួយអាទិត្យគឺត្រូវចូលដោះស្លែម្ដងទោះបីតើកូនកែបរបស់យើងនឹងធំបណ្ណាបណ្ណៃក៏ដោយតែយើងត្រូវតែចូលទៅដោះស្លែហ្នឹងក្នុងមួយអាទិត្យដើម្បីឲ្យវាស្អាតមានអនាម័យបាទទី2នៅពេលដែលរៀបចំអាងត្រឹមត្រូវហើយបងប្អូនដាក់អង្កែបបងប្អូនឃើញបាទសង្កេតមើលនេះគឺស្នោបាទយើងមានដាក់ យើងមានដាក់ស្នោបដាទឹកច្រើនបានបានឲ្យកង្កែបវាឡើងអញ្ចឹងទៅអត្រានៃការងាប់នៅក្នុងអាងនេះគឺតិចទេបាទតិចទេជំនួសដោយបងប្អូនមកមើលអាងដំបូងដែលខ្ញុំបង្ហាញហ្នឹងអឺបាទមានស្នោតិចបាទមានស្នោត្រង់ទេហើយនៅខាងនេះគឺអត់សូវមានស្នោទេអញ្ចឹងហើយបានគូកង្កែបខ្ញុំរើសដាក់ចូលគ្នាមិញគឺងាប់ច្រើនហើយមិនទាន់រើសអស់ទេបាទគឺងាប់ច្រើនមែនទេបាទងាប់ច្រើនមែនទេហើយជា100ក្បាលអីដឹងហើយជាអាចច្រើនជាង100ក្បាលហើយជា2 300ក្បាលបាទ អញ្ចឹងវាកាលណាកូនកែបងាប់ច្រើនអញ្ចឹងវាខាតហើយបងប្អូនអញ្ចឹងទី2គឺតកតងការដាក់ស្នោនឹងឯងព្រោះដោយសារបើកង្កែបអត់មានកន្លែងតោងបាទ វានឹងហាមពោះងាប់បាទឬក៏ដាក់ច្រើនពេកបាទដាក់ច្រើនពេកនៅក្នុងមួយអាងក៏វាងាប់ច្រើនដែរបាទអញ្ចឹងមួយអាងជាធម្មតាមួយដងដងស៊ីតេរបស់វាក្នុងមួយការ៉េយើងអាចដាក់ពី80ទៅ100ក្បាលបាទបាទន័យថាមួយការ៉េ4ជ្រុងអញ្ចឹងបាទ1ម៉ែត្រ4ជ្រុងអញ្ចឹងយើងអាចដាក់80ទៅ100ក្បាលបើដាក់លើសដូចនេះដូចដូចរបស់ខ្ញុំនេះគឺលើសហើយបាទលើសហើយអញ្ចឹងស្នៅតិចទៀតអញ្ចឹងងាប់ច្រើនវាអត់មានចំណែកទេបាទ ចឹងកត្តាទី2គឺទាក់ទងជាមួយនឹងការដាក់ស្នោហើយនឹងដង់ស៊ីតេរបស់កង្កែបកត្តាទី3ហេតុអីបានកង្កែបងាប់ទៀតបាទកង្កែបងាប់ទៀតគឺនៅពេលដែលយើងភ្លៀងឬមេតិចយើងបោះចំណីបានបោះចំណីចឹងទៅដល់វាស៊ីចំណីដល់ពេលវាស៊ីចំណីចឹងទៅវាអត់កិនទេបងប្អូនអត់កិនទេចឹងកាលណាដែលបងកង្កែបបងប្អូន ងាប់អញ្ចឹងបានន័យថាពោះវាតិចវាអត់កិនបាទអញ្ចឹងនៅពេលភ្លៀងពេលមេឃតិចបងប្អូនសូមបន្ថយជានៃឲ្យច្រើនបំផុតបន្ថយច្រើនបំផុតកុំដាក់តែម្ដងក៏បានដែរបាទអឺបើសិនជានៅតែងាប់ទៀតអាចផ្អត់ចំណីមួយថ្ងៃសាក់មើលណាបាទឬក៏2ថ្ងៃបាទហ្នឹងហើយអញ្ចឹងអញ្ចឹងពីវិធីព្យាបាលយើងត្រូវធ្វើម៉េចបាទទី1ធ្វើវាប្រច្រាស់វិញ ទី1ស្អាងរបស់យើងត្រូវតែមានអនាម័យស្អាតការបដូរទឹកគឺត្រូវតែម្ដងឬពីរដងក្នុងមួយថ្ងៃពេលព្រឹកពេលល្ងាចបានល្អបំផុតទី2តកតងជាមួយនឹងការឲ្យចំណីបើសិនជាមេឃត្រជាក់កុំឲ្យចំណីបើមេឃក្តៅគឺឲ្យចំណីឲ្យស៊ីច្រើនបាទអឺគឺកាន់តែក្តៅគឺកាន់តែឲ្យកាន់តែច្រើនបាទទី3តកតងជាមួយនឹងតកតងជាមួយនឹងការ ថែរក្សាអាងគឺមួយអាទិត្យត្រូវតែដោះម្ដងអាទិត្យត្រូវដោះស្លែចេញអស់ម្ដងបាញ់ទឹកចោលឲ្យស្អាតម្ដងទី4បើទាំងអស់នឹងធ្វើឲ្យនៅតែអត់ជោគជ័យយើងអាចដាក់វិធីព្យាបាលបាទវិធីព្យាបាលតាមរបៀបធម្មជាតិគឺយើងអាចស្ទុះសបកអាសបកអង្គាដីដាក់ត្រាំទឹកឬបដូលពេជ្រហ្នឹងគឺដាក់ត្រាំទឹកហ្នឹងទៅបាទនៅពេលដែលកូនកែបងាប់ច្រើនបងប្អូនអាចដាក់សាកត្រាំទឹកហ្នឹងដើម្បីឲ្យកង្កែបហ្នឹងកុំសឹងងាប់បាទបើសិនជាអត់ទេ យើងត្រូវប្រើថ្នាំជំនួយបាទថ្នាំជំនួយគឺមានថ្នាំពីរប្រភេទដាក់ដូចដាក់ចូលគ្នាអញ្ចឹងខ្ញុំនឹងទៅលាយថ្នាំបង្ហាញថ្នាំហើយនឹងលាយថ្នាំជូនបងប្អូនមើលដើម្បីបងប្អូនអាចទិញប្រើពីរកញ្ចប់ហ្នឹងខ្ញុំទិញគេគឺអស់60000ប៉ុន្តែយើងអាចប្រើបានច្រើនមែនទេបាទនឹងអឺនេះគឺជាប្រភេទថ្នាំដែលយើងប្រើដាក់លាយចូលគ្នាបាទថ្នាំនេះវាមានតួនាទីដើម្បីជួយបំពន់បន្ថែមប្រូតេអ៊ីនហើយនឹងជួយ ការពារកម្ដៅហើមពោះបាទនេះនេះគឺថ្នាំមួយប្រភេទឈ្មោះថា C C-Max អឺបន្តមកទៀតថ្នាំមួយប្រភេទទៀតបងប្អូនអាចមើលនៅទីនេះគឺឈ្មោះថា Sun Simi បាទ Sun Simi បងប្អូនអាចរកទិញនៅកន្លែងគេលក់ចំណីសត្វបាទលក់ចំណីសត្វអាចមានប៉ុន្តែអត់អាចមានទាំងអស់ទេហើយវាអាចមានថ្នាំស្តៀងស្តៀងនឹងដែរដែលបងប្អូនអាចប្រើអញ្ចឹងវិធី នៅក្នុងការលាយថ្នាំនេះខ្ញុំបញ្ជាក់ជូនតិចគឺបងប្អូនហែក ហែកហែកអាមួយនេះហើយហែកអាមួយនេះហើយយកចានណាចានមួយមកដួសវាពីស្លាបព្រា ពីស្លាបព្រាដាក់ចូលគ្នាណាដើម្បីមានបរិមាណប៉ុនគ្នាយើងកូរលាយឲ្យវាសប់ពេលស្ងួតបានបន្ទាប់មកយើងចង់ប្រើជាមួយនឹងចំណីគឺយើងត្រូវដួសអាថ្នាំដែលយើងលាយហ្នឹងដួសពេលស្ងួតហ្នឹងដាក់ចូលក្នុងកធុនមួយទៀតដែលមានទឹកយើងដាក់មកយើងលាយជាមួយទឹកកូរទឹកឲ្យថ្នាំនេះវាលាយទៅវាថ្លាដូចទឹកចឹងបាទអញ្ចឹងនៅពេលដែលចឹងមួយស្លាបព្រាឬពីរស្លាបព្រាហ្នឹង ដែលយើងដួសចេញមកដាក់លាយជាមួយទឹកហ្នឹងយើងអាចលាយជាមួយចំណីកន្លះគីឡូឬ1គីឡូបានហើយបាទអញ្ចឹងពេលយើងយកចំណីមកគឺយើងបានន័យថាចំណីស្ងួតយើងដាក់ចានដែកមួយមកបន្ទាប់មកយើងចាក់ទឹកថ្នាំយើងចូលយើងច្បល់លាយចូលគ្នាទុកមួយស្ទុះយើងដាក់ហាលឲ្យស្ងួតហើយយើងឲ្យកែបយើងស៊ីបានហើយបាទអញ្ចឹងឲ្យវាស៊ីមួយថ្ងៃ2ដងឬ3ដងទៅហើយវាស៊ី3ថ្ងៃឬក៏4ថ្ងៃទៅបងប្អូននឹងអាចទទួលបានផលហើយនឹងគឺជាជំរឿសចុងច្រកចុងក្រោយនៅក្នុងការថែរក្សាកូនកង្កែបកុំឲ្យវាងាប់បាទប៉ុន្តែអឺ ទោះបីជាយើងមានថ្នាំសង្កូវទោះបីជាយើង មានការថែរក្សាយកចិត្តទុកដាក់យ៉ាងណាក៏ដោយ អាកាសធាតុនៅតែជារឿងមួយដែលសំខាន់ដែលវាជាកង្វល់របស់បងប្អូនប្រជាកសិករក៏ដូចខ្ញុំដូចគ្នានៅក្នុងការរកស៊ីរបរចិញ្ចឹមកែបនេះ គឺវាមានផលលំបាកច្រើននៅពេលតែមានភាពមេឃត្រជាក់អញ្ចឹងនៅពេលដែលបងប្អូនទិញកូនកែបគេឬក៏មួយក៏បងប្អូន អាឃើញកែបខ្លួនឯងងាប់កុំឲ្យមានការបោះបង់ហើយកុំឲ្យមានការបាក់ទឹកចិត្តពួកដោយសារបច្ចេកទេសបច្ចេកទេសក៏ដូចជាចំណេះវិជ្ជារបស់យើងនៅក្នុងការចិញ្ចឹមកែបនេះវានៅមានកម្រិតនៅឡើយអញ្ចឹងចូលរួមទាំងអស់គ្នាដើម្បីស្រាវជ្រាវបន្ថែមទៀតហើយបើបងប្អូននៅក្នុង YouTube បានឃើញវីដេអូខ្ញុំសូមបងប្អូនជួយ comment ផងតើវិធីដែលបងបានធ្វើហើយជោគជ័យមានចំណុចអីខ្លះដើម្បីជួយ improve ដើម្បីជួយឲ្យខ្ញុំក៏បានលទ្ធផលច្រើនយ៉ាងនេះបាទហើយអ្វីដែលខ្ញុំបានធ្វើកន្លងមកគឺ មានតែប៉ុណ្ណឹងដែលខ្ញុំអាចការពារកូនកាយរបស់ខ្ញុំបានដូចអឺជាថ្មីម្ដងទៀតសូមបងប្អូនគិតអឺ subscribe ជាមួយ channel របស់ខ្ញុំហើយចាប់ផ្ដើម turn on សញ្ញាកណ្ដឹងព្រោះតែខ្ញុំផុសវីដេអូរៀងរាល់2ឬ3ថ្ងៃម្ដងតាក់ទងជាមួយនឹងចំណេះវិជ្ជានៅក្នុងការចិញ្ចឹមកង្កែបហើយក៏ដូចនឹងចំណេះវិជ្ជាផ្សេងៗទៀតតាក់ទងជាមួយនឹងការចិញ្ចឹមលក្ខណៈបរិបត្តិកម្មដើម្បីទទួលបានជោគជ័យទាំងពីការជ្រើសរើសពូជ ការចិញ្ចឹមការថែរក្សាការព្យាបាលហើយនឹងការចាប់ផ្ដើមលក់នៅលើទីផ្សារគឺមិនដើម្បីលក់បានច្រើនហើយលក់បានខ្លាំងហើយបានលុយលឿននោះទេសូមអរគុណដល់អ្នកសិក្សាជាថ្មីម្ដងទៀតដល់បងប្អូនដែលបានតាមដានថ្ងៃនេះសូមជូនពរសុខភាពល្អសំណាងល្អ